បងប្អូនមូស្លីមទាំងអស់ជាទីស្រឡាញ់នៅក្នុងមសាឡាដែលតកតងនឹងមហិរឬក៏ប្រាក់បណ្ណាការនេះអ៊ុលម៉ាបានលើកឡើងថាប្រសិនបើក្នុងករណីសមាសភាពបរោះមិនមានលុយកាក់ឬក៏របស់មានតម្លៃណាមួយដើម្បីឆ្លើយតបនឹងការទាមទាររបស់ស្ត្រីដែលប្រូទៅនឹងខ្លួនប្រាណរបស់នាងនោះដែលយើងហៅថាមហិតនោះគឺគាត់អាចសុំជពាក់បាន ជាពាក់ទាំងអស់ក៏បានឬក៏មានលុយមានកាក់ខ្លះតាមតម្រូវការដែលស្ត្រីទាមទារហើយមួយចំនួនទៀតនៅក្នុង ការជាពាក់ករណីនេះគឺអ៊ុលម៉ាបានលើកឡើងទៅគឺសាសនិកានិកានោះគឺសាសហើយដោយសារអីដោយសារថាកាលណាបរោះឬសមាសភាពបរោះនេះជាអ្នកដែលទទួលបន្ទុកក្នុងការខ្ចីឬក៏ សន្យាថានឹងសងដោយវាជាកតាបកិច្ចរបស់គាត់ហើយនោះអញ្ចឹងបន្ទុកនេះធ្លាក់ទៅលើគាត់ម្នាក់ឯងហើយពីព្រោះយើងបានឯកភាពនេះស្របទៅតាមច្បាប់ដែលឥស្លាមបានអនុញ្ញាតចឹងចំណុចនេះមានន័យថាបើក្នុងករណីគាត់ជាពាក់ស៊ីកវិនពាក់ខ្លះឬក៏ជាពាក់ទាំងអស់ហើយកំណត់ថ្ងៃខែច្បាស់លាស់ដើម្បីយើងធ្វើការសងសងគេវិញណាអានឹងគឺពួកកុំវាបានអត់អីទេនៃការនេះគឺត្រឹមត្រូវ ដែលយោងទៅតាមបន្ទូលរបស់អល់ឡោះស៊ុបហានតាឡាដែលអល់ឡោះបានរំលឹកអំពីការបំពេញកតាបកិច្ចដែលយើងកិច្ចសន្យាគឺក្នុងបន្ទូលរបស់អល់ឡោះថាយ៉ាយុហលទីណាអាមនុអោហ្វូបិលអូគូតអោបណ្ណាអ្នកដែលមានជំនឿចូលអ្នកបំពេញកិច្ចសន្យាអញ្ចឹងបើសិនជាអ្នកកិច្ចសន្យារបស់អ្នកត្រូវជាពាក់បំណុលគេត្រសងអ្នកត្រូវតែសងអានេះគឺធ្វើបានហើយអល់ឡោះរំលឹកអំពីអ្វីដែលត្រូវផ្ដល់ដល់ស្ត្រីភេទ ហើយបរិយាប្រិយនេះបានធ្វើនោះនៅក្នុងបន្ទូលរបស់អល់ឡោះជាម្ចាស់ថា famastamta'tum bihi minhunna fa'atuhunna ujurahunna មានន័យថាអ្វីដែលពួកអ្នកបានទទួលបាននៅការសុខស្រួលទទួលបានតាមបំណងប្រាថ្នារបស់ហើយនោះអំពីស្ត្រីភេទមានន័យថារួមរស់រួមសង្វាស់ជាមួយហើយនោះគឺអ្នកត្រូវតែផ្ដល់ស៊ីកវិនឲ្យនាងតម្លៃខ្លួនរបស់នាងអញ្ចឹងមានន័យថាការងារទាំងអស់នេះគឺបានឯកភាពគ្នា ហើយបន្ទុកនេះធ្លាក់ទៅលើប្តីអញ្ចឹងមានការលើកឡើងរបស់ឧលមាថាសះហើយនិកាយនោះក៏នៅមានការលើកឡើងផងដែរអំពីទស្សនៈរបស់ឧលមាមួយចំនួនទៀតថាគាត់មិនពេញចិត្តទេក្នុងការដែលពន្យាពេលក្នុងការផ្ដល់ស៊ីកវិតឬក៏ការជពាក់ស៊ីកវិតនេះដោយ មានការលើកឡើងអំណះអំណាងរបស់ពួកគាត់ដែលថាគាត់មិនមិនពេញចិត្តមិនចង់ឲ្យមានបញ្ហានេះកើតឡើងទេនោះដោយសារយើងមើល ពេលដែលបរោះម្នាក់ដែលគាត់ទៀមទាសុំឲ្យនប៊ីរៀបចំគាត់ជាមួយនឹងស្ត្រីដែលប្រគល់ខ្លួនឲ្យនប៊ីនោះនប៊ីមិនបានរំលឹកអំពីការពន្យាពេលបើសិនជាអ្នកគ្មានអ្វីសម្រាប់ធ្វើសេកវិននប៊ីអត់ទេនប៊ីអត់ពន្យាពេលឲ្យទេរហូតដល់ចុងក្រោយយកការបង្រៀនកូរ៉ានសម្រាប់បុគ្គលម្នាក់នេះដើម្បីធ្វើជាសេកវិនអញ្ចឹងមានន័យថាគាត់លើកឡើងថាវាមិនមែនជាប្រការមួយដែលល្អទេការពន្យាពេលឬក៏ការជពាក់សេកវិននោះ អញ្ចឹងយើងសរុបសេចក្តីវិញចំណុចនេះចង់និយាយថាបើសិនជាមានប្រសាបំផុតហើយដែលយើងត្រូវតែផ្ដល់ភ្លាមភ្លាមដោយដែលជាទម្លាប់ដែលយើងឃើញជាការទម្លាប់របស់យើងដែលយើងឃើញជាការកូនចៅរបស់អ្នកមុស្លីមរបស់យើងគឺมันមានការពន្យាពេលទេមានន័យថាផ្ដល់ស៊ីកវិនឯកភាពគ្នាគឺផ្ដល់ស៊ីកវិនហើយការនិកាសនោះគឺគេយកប្រពន្ធគឺចាប់ផ្ដើមក្នុងពេលនោះតែម្ដងដូចគ្នាដែរមសាឡាមួយទៀតអូឡាម៉ាបានលើកឡើងថាប្រសិនបាទ បរោះជាប្តីឬសមាសភាពបរោះនេះគាត់ផ្ដល់ប្រាក់ស៊ីកវិនឲ្យស្ត្រីប៉ុន្តែប្រាក់ស៊ីកវិនដែលគាត់ប្រោលឲ្យនោះជារបស់លួចគេមកมันមានន័យថាมันមិនជាកម្មសិទ្ធិរបស់គាត់ទេ ក្នុងករណីនេះគឺមានការលើកឡើងរបស់អ៊ុលម៉ាថាប្រសិនមកក្នុងករណីដែល អ្នកទាំងពីរនេះបានដឹង មានស្ថានភាពនេះវាមានតែពីរទេមួយ អ្នកទាំងពីរបានដឹងទី2អ្នកទាំងពីរមិនបានដឹង មានន័យថាអឺសមាជិកបរោះនឹងហើយនឹងស្ត្រីនឹងដឹងថារបស់ដែលខ្លួនយកទៅឲ្យស្ត្រីដែលនឹងខ្លាយជាប្រពន្ធរបស់ខ្លួននោះជារបស់ដូចគេករណីមួយទៀតថាអ្នកទាំងពីរមិនបានដឹងថារបស់របស់ដូចគេទេស្រាប់តែគាត់យកទៅឲ្យយកទៅធ្វើជាប្រាក់ស៊ីកវិនតើហុកុំវាយ៉ាងម៉េចមានការលើកឡើងរបស់អូឡាម៉ាថាបើក្នុងករណីដែលគាត់ទាំងពីរមិនបានដឹងក្រោយមកបានដឹងថានោះជារបស់ដែរ មិនមែនរបស់បុគ្គលនោះទេជារបស់តែលួចគេករណីនេះគឺគាត់ត្រូវតែផ្ដល់របស់ជំនួសមកវិញឲ្យដូចរបស់ដែលគាត់ឯកភាពអ្នកឲ្យឧទាហរណ៍ថាគាត់ផ្ដល់តុកហូបបាយមួយសម្រាប់ជាស៊ីកវិនឲ្យប្រពន្ធរបស់គាត់ក្រោយមកបានបញ្ជាក់ថាប្រភពបាយដែលគាត់ឲ្យទៅនេះ ជារបស់ដែលលួចគេអញ្ចឹងបើដឹងករណីនេះគឺវាអត់សះទេរបស់ដែលលួចគេនិយាយតែឲ្យនឹងអត់សះទេ អញ្ចឹងក៏ត្រូវតែរកຕົកផ្សេងដូចនឹងអានឹងឬក៏តម្លៃរបស់វាណាផ្ដល់ទៅឲ្យស្ត្រីនោះជានោះតែក្នុងករណីដែលអ្នកទាំងពីរដឹង ហើយនៅតែបំពេញគឺត្រូវតែយកសម្លៃស៊ីកវិននេះ ដូចជាស្ត្រីផ្សេងផ្សេងទៀតនៅក្នុងភូមិស្រុកនោះប្រហាក់ប្រហែលនឹងស៊ីកវិនរបស់ស្ត្រីផ្សេងផ្សេងទៀតនៅក្នុងភូមិដែលបានរៀបការហើយជាភាពខុសលក្ខណៈខុសគ្នាពីរនេះ មួយឲ្យយកតម្លៃស្មើនឹងឬក៏ប្រហាក់ប្រហែលជាមួយនឹងស្ត្រីដែលដែលបានរៀបការហើយតម្លៃស៊ីកវ័នរបស់គាត់ មួយទៀតបើសិនជាមិនបានដឹងទេគឺត្រូវតែយករបស់ដោយដែលខ្លួនបានសន្យាឲ្យឬក៏ប្រហាក់ប្រហែលឬក៏តម្លៃរបស់វាដោយឧទាហរណ៍មកមិញដូចករណីថាតុកមកមិញដើម្បីធ្វើស៊ីកវ័នឯងចឹងនេះគឺជាមិសាឡាមួយចំនួនដែលអូឡាម៉ាបានលើកឡើងសម្រាប់ ការរំលឹកគ្នាពាក់ព័ន្ធនឹងបញ្ហាស៊ីកូវិនសម្រាប់ស្ត្រីនេះឯង هذا وصلى النبي جنا محمد وعلى آله وصحبه أجمعين السلام عليكم ورحمة الله تعالى وبركاته